បាទអញ្ចឹងនិយាយពីពុកបាននៅក្នុងប្រទេសបារាំងយើងកំតាន់ទៅផុតពីប្រទេសបារាំងយើងនិយាយបន្តទៀតអំពីប៉ារីសមុននេះខ្ញុំនិយាយថាប៉ារីសមួយមិនជ្រៅទៅមិនឆ្ងាយដដែលដដែលត្រង់ចំណុចណារៀងរាល់ការ ប្រកួតរបស់ប៉ារីសខ្ញុំមើលទៅកាន់ទម្រង់លេងរបស់គាត់តាំងពីអត់មានលីអូណែលមេស៊ីរហូតទៅដល់មានលីអូណែលមេស៊ីគឺរបៀបរបបគាត់ គឺដដែលដដែលអ្វីទៅដែលហៅថារបៀបរបបដដែលដដែល តំបន់ការពាររបស់គាត់គឺមិនសូវមានភាពរឹងមាំទី1ទី2រៀងរាល់ការប្រកួតឲ្យតែគាត់ឲ្យតែចាប់ផ្ដើមការប្រកួតគឺគាត់ល្អផ្ដើមតង់ភ្លាមគឺប៉ារីនេះគឺល្អអត់ចោះតួយ៉ាងយប់មិញហូបស៊ូបន្ទុះ2-0ចុងក្រោយឲ្យគេស៊ី1វិញប៊ីសតែគេស៊ីថែមទៀតបាទឲ្យតែគេបានស៊ីគាត់ហើយប៉ារីនេះលេងចាប់ផ្ដើម បាទចាប់ផ្ដើមមានអារម្មណ៍អញែអញៃបណ្ដោយជាទូទៅ ចាប់តាំងពីការប្រកួតវគ្គបាទផ្ដាច់ព្រាត់ជាមួយនឹងបយលមុនិចម៉េះអាពេលគេអត់ស៊ីអត់អីគឺលេងនោះគឺមានភាពល្អប្រសើរណាឲ្យតាគេស៊ីបានមកគ្រាប់ហើយប៉ារីសគឺចាប់ផ្ដើមបាទដូចចាប់ផ្ដើមដាក់ចង្អេចឹងអត់ដឹងទៅណាទៅណីទេចាប់ផ្ដើមបោះបាល់ខុសចាប់ផ្ដើមលេងអត់យល់ចិត្តគ្នា បាទចាប់ផ្ដើមសុតចោលបាទយប់មិញនេះក៏ដូចគ្នាដែរ ហើយយប់មិញនេះយើងឃើញថា សម្រាប់ណេម៉ានៅបន្តអន់ចិត្តជាមួយនឹង Kylian Mbappe បន្តទៀតគ្រាប់បាល់ទី1ណេម៉ាអាស៊ីឲ្យ Mbappe ប៉ុន្តែដល់ពេលដែលគ្រាប់បាល់ទីបាទចង់ទី2កន្លែង ដែល Mbappe បានបាល់ដាច់តែអត់បោះឲ្យទៅកាន់ណេម៉ាទេកន្លែងនេះធ្វើឲ្យមានមតិជាច្រើនលើកឡើងថាណេម៉ាប្រហែលជាមិនសប្បាយចិត្តជាមួយ Kylian Mbappe ហើយ Kylian Mbappe នេះនៅតែមិនសប្បាយចិត្តជាមួយនឹងណេម៉ា ពួកគាត់គឺមានបញ្ហាជាមួយគ្នា បាទពួកគាត់នៅមានបញ្ហាជាមួយគ្នា គឺដោយសារតែបញ្ហាបាល់ពេនឹងទីបាទណេម៉ាអន់ចិត្តជាមួយនឹងគ្រូបង្វឹកបាទលូហ្កាសៀដែលបាន ផ្ដល់បាល់ពេ នឹងទីនេះឲ្យជំរឿសដំបង ទៅកាន់ Kylian Mbappe បាទហើយ Kylian Mbappe អន់ចិត្តជាមួយនឹងណេម៉ាបន្ទាប់ពីណេម៉ា បានបង្ហោះនៅបាទគេហៅថានិយាយអាចនិយាយថាជា tweet បាទ Twitter ណាគាត់ tweet នៅពាក្យដែលគេ troll ទៅកាន់ Kylian Mbappe អញ្ចឹងមានន័យថាឧទាហរណ៍ថាគេបង្ហោះ troll Kylian Mbappe ប៉ុន្តែ Neymar នេះទៅចុច like បែបអញ្ចឹងប្រិមិត្តអញ្ចឹងឲ្យធ្វើឲ្យ Kylian Mbappe ក៏មិនសូវសប្បាយចិត្តជាមួយនឹង Neymar ដែរហេតុអីក៏មកត្រូលគ្នាឯងបើគាត់ like បានតែគាត់ចូលចិត្តត្រូលនឹងដែរបាទចំណុចនឹងឲ្យធ្វើឲ្យគាត់ទាំងពីរនាក់មិនសូវស៊ីសង្វាក់គ្នាទេ នៅពេលនេះត្បិតតែការប្រកួតយប់មិញ ណេម៉ាគឺជាអ្នកឆ្កឹះបាល់ឲ្យខេលិនម៉ាប៉េនៅគ្រាប់ទី1មែនប៉ុន្តែ នៅតង់ទី2អ្វីគ្រប់បែបយ៉ាងហាក់បីដូចជាមានសម្ពាធជាមួយ គ្នាហើយត្រង់ដែលចំណុចខេលិនម៉ាប៉េបាល់ដាច់ទៅហើយគាត់សុកចិត្តសុទ្ធចោល តែមិនបោះបាល់ឲ្យទៅកាន់ណេម៉ានោះទេបាទអញ្ចឹងអ្វីដែលយើងមើលឃើញបាទសម្រាប់ប៉ារីសប្រិមត្តដឹងហើយប៉ារីសប្រិមត្តខ្លះថាតាំងនិយាយដល់ថ្នាក់លីកកសិកម្មបាទ ប្រិយមិត្តខ្លះទៀតលើកឡើងថាប៉ារីសគ្មានបំណងចង់បាន UCL នោះទេបាទប្រិយមិត្តប៉ារីសគិតមកដល់ពេលនេះចំណាយថវិកា ប្រមាណ1400លានហើយបាទប៉ារីសចំណាយថវិកាចាប់តាំងពីគាត់ខ្លាំងទិញ Kylian Mbappe ទិញ Neymar មកគឺប៉ារីសចំណាយថវិការហូតដល់1400លានហើយនៅក្នុងការពង្រឹងក្លឹបដើម្បីចង់បានពាន UEFA Champions League តែទីបំផុត គាត់បានត្រឹមតែឆ្លងកាត់កំណត់ត្រារបស់ខ្លួនដល់វគ្គពាក់បាទដល់វគ្គផ្ដាច់ព្រាត់តែប៉ុណ្ណោះបាទអញ្ចឹងមិនដឹងយ៉ាងណាទេហើយសម្រាប់លីអូណែលមេស៊ីគាត់នៅតែធ្វើបានល្អគួរសមបាទដោយសារតែហេតុអីប្រិមិត្តគាត់នៅសម្ដេចធ្វើបានល្អនៅលើទីលានប៉ុន្តែគាត់ដូរជាមួយនឹងគ្រីស្ទីណូរ៉ូណាល់ដូអញ្ចឹងលទ្ធភាពនៅក្នុងការសុទ្ធលទ្ធភាពនៅក្នុងការញាក់គឺគាត់កាត់បន្ថយអស់ហើយបាទញាក់សុទ្ធអីកាត់បន្ថយអស់ហើយ គឺគាត់ជាមួយនឹងការអូបបាល់មួយចំនួនហើយបញ្ជូនឲ្យមិត្តរួមក្រុមបាទជាពិសេសគឺ Lionel Messi បច្ចុប្បន្ននេះគឺគាត់លេងបំរើត្បិតតែគេដាក់តម្រង់ឲ្យគាត់តំបន់ប្រយុទ្ធប៉ុន្តែ Lionel Messi លេងតែបំរើទេយប់មិញនេះក៏នៅតែបំរើដែរបាទសុទ្ធបានមួយជើងគាត់យប់មិញតម្រងដាច់ចិត្តសុទ្ធក្រៅពីនឹងគឺគាត់បញ្ជូនទាំងអស់បាទទោះបីជាអូសបាល់ទៅបានហើយក៏គាត់មិនសុទ្ធទេក៏នៅតែបញ្ជូនដែរបាទ អញ្ចឹងអាចនិយាយបានថាសម្រាប់គាត់កាលពីបាទពីរដូវកាលមុន Lionel Messi បានប្រាប់ទៅលើបណ្ដាញសារព័ត៌មានថាមកដល់ពេលនេះគឺគាត់លែងត្រូវការគ្រាប់បាល់ហើយបាទកាលពី2ឆ្នាំមុនណាបាទមិនដល់ទេប្រហែលថាជិត2ឆ្នាំមុនទៅចោះ Lionel Messi តាំងពីនៅបាសេឡូណានោះបាទគាត់បានប្រាប់ថាគាត់លែងចង់បានគ្រាប់បាល់ហើយ បាទគាត់លែងចង់បានគ្រាប់បាល់ហើយអ្វីដែលគាត់ចង់បាន គឺជួយឲ្យក្រុមឈ្នះ បាទយ៉ាងណាមិញយប់មិញក៏គាត់ធ្វើបានល្អច្រើនតែត្រូវដោះដូរនៅពេលដែលមុនការចប់ការប្រកួតបាទអញ្ចឹងសម្រាប់បាទណេម៉ាយប់មិញល្អណាស់បាទបាទបើសិននិយាយពីណេម៉ាពេលណាគាត់ល្អដែរខ្ញុំនិយាយចេះហ្មងទៅតែណាស់តែមួយទេ បាទណាស់តែមួយទេណាស់ត្រង់ថាគាត់នៅពេលដែលក្រុមមិនបោះឲ្យគាត់គឺគាត់មិនបោះឲ្យវិញគំនិតរបស់គាត់ នៅ មាន ការចងគំនុំ បាទសម្រាប់ណេម៉ាណាគាត់នៅតែលេងល្អអញ្ចឹងការញាក់ការបោះបាល់ប៉ុន្តែបើគេមិនបោះឲ្យគាត់គឺគាត់មិនបោះឲ្យគេវិញទេបាទកំណត់ចងកំនុំហើយសម្រាប់គាត់វិញ គឺអូសច្រើនពេកតែពិតបើសិនជាខ្ញុំនិយាយណេម៉ានេះបញ្ជូនបាល់ស្អាតស្អាតណាប្រិមិត្តបាទបោះបាល់ផ្ដាច់គឺស្អាតស្អាតមែនតើយើងនិយាយពីតែស្រួលណាបាទហើយយើងនិយាយថាបោះបាល់ផ្ដាច់ចេះទៅល្អណាប្រិមិត្តស្អាតស្អាតមែនតើប៉ុន្តែគាត់ ឲ្យតែមិត្តរួមក្រុមរបស់គាត់មិនសូវជាគ្រប់គ្រងគាត់គាត់ចាប់ផ្ដើមលេងតែឯងនេះគឺជាចំណុចអវិជ្ជមានមួយសម្រាប់ណេម៉ាប៉ុន្តែសួរគាត់ល្អអត់នៅតែល្អអញ្ចឹងការញាក់បាល់ការអូសបាល់របស់គាត់បាទគឺនៅអែមទាស់តែអានឹងមួយទេគេ3នាក់រួមគាត់ចិត្តឈឹងក៏គាត់មិនបោះបាល់ដែរសុកចិត្តបដើអូសរហូតតគេឈូគាត់ដួលបាទប៊ីតបណៃទៅគេចាត់ទុកកចំណេញទៅ ចូលបាប៊ីតមិនប្រណីបាទខាតដួលបាទនៅលើទីលានតឯងហ្នឹងទៅបាទហ្នឹងបាទអញ្ចឹងខ្ញុំនិយាយថា សម្រាប់នេម៉ានៅ តែល្អអញ្ចឹងវាទាស់តែមួយទេគាត់នៅមិនទាន់មានភាពចាស់ទុំទោះបីជាគាត់ប្រកួតនៅលើទីលាននេះវាច្រើនសិបឆ្នាំមកហើយប៉ុន្តែគាត់នៅ តែមិនមានភាពចាស់ទុំអត់អត់ធ្មត់បាទគ្មានការអត់ធ្មត់ គ្មានការយោគយល់បាទយប់មិញនេះបន្ទាប់ពីបាទអឹមបាប៉េមិនបោះបាល់ឲ្យគាត់គាត់អស់បណ្ដោយ ចាប់ដើមអស់កម្របោះបាទអញ្ចឹងខ្ញុំមិនដឹង ថាតើប៉ារីនឹងអាចទៅមុខទៀតបានទេបាទហើយសម្រាប់ទម្រង់ដូចខ្ញុំនិយាយអញ្ចឹងវាស្ទើរតែដដែលដដែលបាទសម្រាប់ប៉ារីបាទទោះបីជាដឹងថាគាត់ដឹងថាការពាររបស់គាត់មិនមមមិនគិតពីរឿងតំបន់ការពារទេ បាទព្យាយាមភាកច្រើនយកតែ idol បាទយក idol ដែរទៅតែយក idol ណាដែលខ្លាំងមកបាទនៅតែឥឡូវនឹងគីមបេមពេម៉ាគីញ៉ុសនឹងហ្នឹងណានៅនៅស្កកនឹងហ្នឹងបាទអញ្ចឹងមិនដឹងថាតើប៉ារីសនឹងអាចប្រកួត ប្រជែងពាន UEFA Champions League រដូវកាលនេះបានឬអត់ទេបាទយប់មិញបើកការប្រកួតភ្លាមប៉ារីសគ្រប់ចិត្តឈឹង ស៊ីបាន2-0ពឹបតង់ទី2គេគ្រាន់តែស៊ីមកក្រវិញពឹបចាប់ដើមលេងលេចឡាស់បាទជារំលោភដដែលដដែលរបស់ប៉ារីសបាទតាំងពីណាមនេះបងបាទបាទនេម៉ាបោះបាល់ល្អណាស់បោះបាល់សម្រាប់បាទយីណាស់តែមួយហ្នឹងដែលខ្ញុំនិយាយជូនប្រិមិត្តហ្នឹងក៏អត់ទាន់មានចរិតចាស់ទុំណាអត់ចេះពាក្យគេហៅថាងើយស្កោអោនដាក់គ្រាប់ណាបាទស្មារតីគាត់ដល់គេហៅថាអភិនភាពចាស់ទុំបាទ អត់ធ្មត់គាត់អត់អត់ធ្មត់ទេនេម៉ានេះ បាទយប់មិញគេឆ្កើជើងគាត់អាអ្នកឆ្កើជើងមិនទាន់បានអីតែឆ្កើជើងគេវិញដួលគ្រុលបាទហ្នឹងអញ្ចឹងនេម៉ាអញ្ចឹងបាទអញ្ចឹងវាពិបាកដែរពេលខ្លះអតចរិតរបស់គាត់មិនមែនចង់និយាយថាការលេងរបស់គាត់ល្អទេតែអតចរិតរបស់គាត់មិនទាន់នៅមានភាពចាស់ទុំមិនទាន់មានភាពចាស់ទុំបាទ